កាលពីព្រេងនាយមានភូមិដែលស្ថិតនៅទីដាច់ស្រយាលមួយនៅក្នុងភូមិដ៏ស្រស់ស្អាតមួយនោះមានមិត្តភ័ក្តិសម្លាញ់ល្អពីរនាក់គឺប៉ាប្លូនិងប្រូយណូពួកគេ ទាំងពីរមានវ័យក្មេងពួកគេមានក្តីសុបិនមួយដែលសង្ឃឹមថានឹងមានអនាគតមួយដ៏ភ្លឺស្វាងពួកគេឧស្សាហ៍ជជែកគ្នាអំពីក្តីសុបិនរបស់ខ្លួនពួកគេតែងតែជជែកគ្នាថាតើគួរធ្វើយ៉ាងដូចម្តេចដើម្បីឲ្យខ្លួនក្លាយទៅជា អ្នកជោគជ័យម្នាក់នៅក្នុងភូមិនេះពួកគេមិនខ្លាចការងារដែលលំបាក ពួកគេតែងតែខិតខំស្វែងរកឱកាសដើម្បីឲ្យឈានទៅរកគោលដៅនៅក្នុងជីវិតសម្រេចឲ្យបាននៃក្តីសុបិនរបស់ពួកគេមានថ្ងៃមួយឱកាសក៏បានមកដល់មែនប្រធានភូមិសម្រេចថា ផ្ដល់ឱកាសល្អនេះឲ្យអ្នកកំឡោះវ័យក្មេងទាំងពីរអ្នកនេះដោយឲ្យពួកគេធ្វើដំណើរទៅភ្នំខាងនោះរែកទឹកស្អាតមកដាក់ចូលទៅក្នុងភូមិដើម្បីប្រើប្រាស់ដោយរាប់នៃចំនួនបរិមាណធុងទឹកហើយបដូរជាប្រាក់ជូនពួកគេទាំងពីរវិញប៉ាប្លូនិងប្រុយណូមានទឹកចិត្តត្រេកអរយ៉ាងខ្លាំងក៏ចាប់ផ្ដើមដំណើរការការងាររបស់គេភ្លាមជារៀងរាល់ថ្ងៃពួកគេតែងតែរែកទឹកតាំងពីព្រលឹមទល់ព្រលប់ ទៅមកពីភ្នំមួយទៅភ្នំមួយ ពួកគេ ខិតខំធ្វើការយ៉ាងស្វាហាប់ដើម្បីរែកទឹកចូលទៅក្នុងភូមិជារៀងរាល់យប់ពួកគេតែងតែយកនៃប្រាក់កម្រៃដែល បាន មកពីការងារប្រចាំថ្ងៃត្រឡប់ទៅផ្ទះវិញប្រុយណូមានសេចក្តីពេញចិត្តជាខ្លាំងជាមួយការងារនិងប្រាក់ចំណូលមួយចំណែកនេះ គេមានជំនឿជឿជាក់ថា ក្តីសុបិនរបស់គេនឹងបានសម្រេចដោយសេចក្តីបំណងតាមរយៈការងារនេះ។ ប្រួយណូគិតថាប្រសិនបើចង់បង្កើនប្រាក់ចំណូលរបស់គេ គេគួរតែបដូរធុងទឹកឲ្យកាន់តែធំបន្តិចដូច្នេះរៀងរាល់ពេលដែលតរែកទឹកគេនឹងអាចតាក់ទឹកបានកាន់តែច្រើនគេជឿជាក់ទៀតថាពេលដែលគេមានប្រាក់កម្រៃច្រើនសមល្មមហើយគេនឹងអាចទិញមេកូមួយក្បាលព្រមទាំងផ្ទះដ៏ស្រស់ស្អាតនៅក្នុងក្តីសុបិនរបស់គេជាមិនខាន។ ក៏ប៉ុន្តែប៉ាប៉ាឡូបែរជាមិនពេញចិត្តចំពោះប្រាក់ចំណូលរបស់គេទៅវិញ ជារៀងរាល់ថ្ងៃពេលដែលមកដល់ផ្ទះវិញ គេតែងតែមានអារម្មណ៍ថាចុកខ្នងរយចង្កេះនិងឈឺដៃជាខ្លាំងថែមទាំងអស់កម្លាំងពីខ្លួន គេកំពុងស្វែងរកវិធីដែលធូរស្រាលនិងងាយក្នុងការរកប្រាក់ចំណូលឲ្យបានកាន់តែច្រើន។ ប៉ាប៉ាឡូពិតជារកឃើញនៃវិធីសាស្ត្រមួយដ៏ល្អមែនគេសម្រាប់ចាត់សាងសង់នៃប្រឡាយទឹកមួយបង្ហូរទឹក នៅជើងភ្នំខាងនោះឲ្យហូរចូលមកក្នុងភូមិមាននៃប្រឡាយទឹកមួយខ្សែនេះហើយគេអាចធ្វើឲ្យទឹកកាន់តែច្រើនហូរចូលមកក្នុងភូមិដោយងាយហើយមិនចាំបាច់ប្រើធុងទឹករែកទៅរែកមកជារៀងរាល់ថ្ងៃពី ជើងភ្នំខាងនោះ ចូលមកក្នុងភូមិទៀតឡើយ។គេ មានចិត្តសប្បាយរីករាយយ៉ាងខ្លាំងជាមួយ ផែនការរបស់គេ គេក៏បានចាប់ផ្ដើមដំណើរការគម្រោងរបស់គេ។ ប៉ាប៉ូឡូក៏បានយកគម្រោងការរបស់គេទៅចែករំលែកជាមួយប្រុយណូដែលជាមិត្តល្អនឹងគ្នា ថែមទាំងប្រាប់ឲ្យមិត្តភ័ក្តិរបស់គេចូលរួមសាងសង់ប្រឡាយទឹកមួយនេះជាមួយគ្នាប្រុយណូបែរជាយល់ឃើញថានេះគឺជារឿងមួយដែលឈ្គួតលីលាបំផុតប្រុយណូគិតថា ប្រាក់ចំណូលដែលគេទទួលបានក្នុងថ្ងៃនេះអាចធ្វើឲ្យគេទិញបាននៅអ្វីដែលគេចង់ទិញដូច្នេះគួរតែខិតខំរកប្រាក់ចំណូលឲ្យបានកាន់តែច្រើន ការកសាងប្រឡាយទឹកគឺមានតែធ្វើឲ្យដំណើរការការងាររបស់គេកាន់តែមានសភាពយឺតនិងពន្យាពេលវេលាសម្រាប់នៃក្តីសុបិនរបស់គេថែមទៀតផងប្រុយណូបានបដូរធុងសម្រាប់ដាក់ទឹកឲ្យកាន់តែធំឡើងព្រមទាំងបន្ថែមការរែកទឹកឲ្យបានកាន់តែច្រើនដង គេយល់ឃើញថាប្រើនៃវិធីសាស្ត្រនេះគេអាចរកប្រាក់ចំណូលឲ្យបានកាន់តែច្រើនផងដែរ។ ប៉ាប្លូក៏សម្រេចចិត្តសាងសង់ប្រឡាយទឹកនេះតែម្នាក់ឯងគេដឹង ថាបើចង់សាងសង់ប្រឡាយទឹកមួយនេះមិនមែនជារឿងងាយស្រួលនោះទេ ហើយថែមទាំងត្រូវចំណាយពេលវេលាមិនតិចផងដែរប៉ាប្លូដឹងថាគម្រោងការប្រឡាយទឹករបស់គេនេះប្រហែលជាអាចត្រូវចំណាយ ពេលវេលាប៉ុន្មានឆ្នាំទើបអាចសម្រេចបានប៉ុន្តែគេគ្រាន់តែយកចិត្តទុកដាក់និងផ្ដោតទៅលើគោលដៅរបស់គេតែប៉ុណ្ណោះ គេនៅតែប្រើធុងទៅរែកទឹកជារៀងរាល់ថ្ងៃប៉ុន្តែសម្រាប់ថ្ងៃចុងសប្តាហ៍និងពេលទំនេរពីការងារគឺគេចាប់ផ្ដើមជីកគាស់ដីដើម្បីសាងសង់ប្រឡាយទឹករបស់គេនៅក្នុងខែទី1ការងាររបស់ប៉ាប៉ាឡូមិនទាន់ចេញជាផ្លែផ្កាអ្វីនោះទេប្រុយណូនិងអ្នកភូមិដតេទៀតកំពុងតែនាំគ្នាសល់ចំណោះឲ្យប៉ាប៉ាឡូពួកគេហៅប៉ាប៉ាឡូថាអ្នកសាងសង់ប្រឡាយទឹកប៉ាប៉ាឡូក្នុងពេលមួយរយៈនោះ ប្រុយណូមានចំណូលកើនឡើងទៅដល់មួយភាគធំឯណោះគេបានទិញមេកូមួយក្បាលហើយថែមទាំង បានសង់ផ្ទះថ្មីមួយដ៏ធំជីវភាពរស់នៅរបស់គេក៏បានកែប្រែផងដែរក្រោយពេលចប់ការងារគេតែងតែទៅបារញ៉ាំស្រាយក ប្រាក់ចំណូលដែលគេរកបានមកសោយសុខប្រុយណូមិនដែលសង្កេតឃើញថារៀងរាល់ថ្ងៃស្អែកឡើង គេត្រូវរែកទឹកជាច្រើនធុងដែលមានទម្ងន់ធ្ងន់ គេចាប់ផ្ដើមកោងខ្នងរយចង្កេះទឹកមុខស្លេកស្លាំងគ្មានកម្លាំងកំហែងនៅក្នុងខ្លួនតតែសោះសុខភាពត្រូវបានចុះខ្សោយក្នុងរយៈពេលខ្លី ការរៃទឹករបស់គេក៏ចាប់ផ្ដើមតិចទៅតិចទៅចំណែកឯប៉ាប្លូវិញគឺនៅ តែបន្តការងាររបស់ខ្លួនមិនចេះដាច់ តែមួយ ប្រពេចភ្នែកប៉ុណ្ណោះពេលវេលាមួយឆ្នាំក៏បានកន្លងផុតទៅពីរឆ្នាំក៏បានកន្លងផុតទៅ ប្រឡាយទឹករបស់ប៉ាប្លូក៏បានសម្រេចជាស្ថាពរគេមិនត្រូវការប្រើធុងដើម្បីរែកទឹកចូលមកក្នុងភូមិទៀតទេឥឡូវនេះប៉ាប្លូរកបានប្រាក់ចំណូលបាន ច្រើន ជាងមុនទៅទៀតមិនខ្វល់ថានៅពេលដែលគេកំពុងតែដេកញ៉ាំបាយឬក៏សម្រាកវិស្មការក៏ដោយ ទឹកគឺនៅតែបន្តហូរពីជើងភ្នំខាងនោះចូលមកក្នុងភូមិមិនដាច់ដោយសារតែការឆ្វេងយករបស់គេ ការប្រឹងប្រែងឧស្សាហ៍ព្យាយាមនៃការងារទាំងនេះបានធ្វើឲ្យទឹកហូរចូលមិនចេះដាច់ឥឡូវឲ្យតែទឹកហូរចូលមកក្នុងភូមិតាមរយៈប្រឡាយទឹករបស់ប៉ាប៉ាឡូចំណូលរបស់គេក៏ហូរចូលតាមផងដែរជីវិតរបស់ប៉ាប៉ាឡូនិងប្រុយណូគឺជាភាពពិតមួយនៃជីវិតរស់នៅរបស់មនុស្សយើងក្នុងសង្គមបច្ចុប្បន្ន ប្រៀបធៀបទៅនឹងប្រជាជនមួយចំនួនដែលជាបុគ្គលិកបម្រើការងារឲ្យគេរុយណូឆ្លងកាត់ការរកប្រាក់ចំណូលតាមរយៈការរែកទឹកគេតស៊ូធ្វើការរែកទឹកពីជើងភ្នំខាងនោះចូលមកក្នុងភូមិដើម្បីបដូរយកប្រាក់ដើម្បីបង្កើនប្រាក់ចំណូលរបស់គេក៏មានពេលខ្លះយកធុងកាន់តែធំមករែកដើម្បីឲ្យបានទឹកលក់ច្រើនបន្តិចឬក៏ធ្វើដំណើរទៅរែកទឹកឲ្យបានច្រើនដងស្ថិតក្នុងជីវភាពរស់នៅសពថ្ងៃវាគឺជារឿងមួយដែលសាមញ្ញបំផុត យើងអាចឆ្លងកាត់ការខិតខំប្រឹងប្រែងធ្វើការគឺអាចរកបានប្រាក់ចំណូលច្រើនគួរសមឧទាហរណ៍ដូចជា ការធ្វើការបន្ថែមម៉ោងឬក៏ធ្វើការក្រៅម៉ោងមួយទៀតគឺដូចជាប្រួយណូដែលបដូរធុងឲ្យធំបន្តិចដើម្បីដងទឹកឲ្យបានច្រើន គឺបានន័យថាធ្វើការងារមួយដែលនឹងទទួលបានប្រាក់បៀវត្សខ្ពស់ ប៉ុន្តែបែរជាត្រូវឲ្យអ្នកចំណាយពេលវេលាជាច្រើនទៅលើការងារទាំងនេះទៅវិញគឺមានមនុស្សជាច្រើន នៅក្នុងសង្គមសពថ្ងៃដូចជាប្រុយណូអញ្ចឹងគឺយកពេលវេលាបដូរជាមួយនឹងមាសប្រាក់ពួកយើងទាំងអស់គ្នាតែងតែដឹងហើយថាមនុស្សម្នាក់គឺមានពេល24ម៉ោង ក្នុងមួយថ្ងៃប៉ុន្តែយើងក៏មិនអាចយកពេលវេលាទាំងអស់នោះមកធ្វើការបានដែរដោយសារតែអាយុសុខភាព និងកត្តាផ្សេងៗ នៅពេលដែលយើងមិនអាចយកពេលវេលាមកដូរយកមាសប្រាក់បាននោះភាពទុកលំបាកក្នុងជីវភាពរស់នៅនឹងតាមមកជាប់ជាមិនខាន ពេលនោះចំណូលរបស់យើងក៏ត្រូវបានបញ្ឈប់ដូច្នេះចូលយើងមកមើលទាំងអស់គ្នាថាប៉ាប្លូនឹងធ្វើយ៉ាងដូចម្ដេចប៉ាប្លូគឺជាមនុស្សម្នាក់ដែលមានភាពឆ្លាតវៀងវៃគេមិនយកពេលវេលាដ៏មានតម្លៃរបស់គេមកប្ដូរជាមួយប្រាក់ចំណូលដែលមានកំណត់នោះទេគេសុខចិត្តដកយកពេលវេលាមួយចំនួនមកសាងសង់ប្រឡាយទឹកព្រោះគេដឹងថា ឲ្យតែមានទឹកហូរចូលប្រឡាយទឹកគឺអាចនាំយកមកនៃប្រាក់ចំណូលជាច្រើនដល់គេ និងជាចំណូលមួយដែលមិនចេះដាច់ផងដែរម្យ៉ាងវិញទៀតគឺគ្មានផលប៉ះពាល់អ្វីទាំងអស់ដល់ការងារប្រចាំថ្ងៃរបស់គេក៏ព្រោះតែប៉ាប៉ាឡូយល់ឃើញថាដោយសារតែបញ្ហាអាយុនិងសុខភាពប្រកាសជាមានថ្ងៃមួយ គេមិនអាចយកពេលវេលា មកបដូរយកមាសប្រាក់បានទៀតទេប៉ាប៉ាឡូដឹងថាឲ្យតែប្រឡាយទឹកនេះសាងសង់រួច គឺគេត្រូវការឆ្លងកាត់ការលំបាកក្នុងការសងសង់ប្រឡាយទឹកតែម្ដងប៉ុណ្ណោះឲ្យតែសាងសង់រួចរាល់ពេលណាប៉ាប៉ាឡូគ្រាន់តែរងចាំគ្រប់គ្រងនិងថែរក្សាមើលខុសត្រូវទៅលើ ប្រឡាយទឹកប្រាក់ចំណូលនឹងហូរចូលមកមិនដាច់ប៉ាប៉ាឡូបានបញ្ជាក់ប្រាប់យើងថា ចង់ឲ្យប្រាក់ចំណូលកើនឡើង មិនប្រកាសថាត្រូវយកពេលវេលាមកបដូរនោះទេធៀបពិតមានវិធីល្អជាងនេះទៅទៀតចុងចំណែកអ្នកវិញ តើអ្នកចង់ធ្វើដូចជាប្រុយណូអញ្ចឹងដែលយកពេលវេលាមកបដូរយកមាសប្រាក់មែនទេឬក៏អ្នកចង់ធ្វើដូចជាប៉ាប្លូអញ្ចឹងដែលចេះបង្កើតនិងថែរក្សាប្រឡាយទឹកមួយនេះឲ្យបានគង់វង្សដើម្បីឲ្យប្រាក់ចំណូលរបស់អ្នកហូរចូលមិនចេះដាច់នោះប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចំពោះទស្សនៈបង្កើតប្រឡាយទឹកសម្រាប់ខ្លួនឯងមួយនេះយើងសូមផ្ដល់ជាយោបល់ជូនអ្នក សូមទៅទំនាក់ទំនងជាមួយមនុស្សម្នាក់ដែលឲ្យអ្នកខ្ចី CD មួយនេះ ដូច្នេះអ្នកនឹងអាចចាប់ផ្ដើមសាងសង់ប្រឡាយទឹករបស់អ្នកចាប់ពីថ្ងៃនេះតទៅ សូមអរគុណ។